ថ្មនេះថៃសំណាង នៅមិនតមកដល់ទៀតនេះមកប្រហែលហើយនឹងចំជាគ្មានទំនួលខុសត្រូវខ្លួនឯងមែនចាំទូហើយក៏មិនដឹងសុំទោសមេសុំទោសអ្នកទាំងអស់គ្នាដែលអង្គុយចាំខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាពិតមែន សំណាងបានឡើងទៅជួបយើងខាងលើបន្តិច ណាជួយជួយជួយខ្ញុំអស់មកគេគេនឹងញ៉ាប់ខ្ញុំអាណាចាប់ឯងណាអាណាចាប់ឯងអាឡប់អាមនុស្សឡប់សតិបែអត់ឃ្លានណាទៅរើលើមួកក្នុងលូទៅនៅសល់ច្រើនណាទៅបងហើយមានរឿងអីមានរឿងស្អីគឺអាមនុស្សឈួននេះវាលួចបាយខ្ញុំដែលច្រកទុកនៅលើតុកចាប់វាដាក់គុកទៅយកទៅឲ្យប៉ូលីសកុំឲ្យក្នុងសង្គមរបស់យើងមានអាមនុស្សបាត់ផ្សាច្រើនជាងទៀតបង ខ្ញុំធូបងតាមត្រង់បាទនេះបងអាចបានមកពីណាបងឆាប់ឆ្លើយមកគ្មានអ្នកណាគេចាប់បងឯងទេតែបើសិនជាបងឯងមិនឆ្លើយគេនឹងចាប់បងឯងចំខានទេអ្នកខ្ញុំខ្ញុំយកម៉ាយនេះទៅឲ្យអូនខ្ញុំអូនខ្ញុំអត់មានអីជីទេអត់មានអីជីទេអូនខ្ញុំញៀនអត់មានអីជីទេ កុំចាប់ខ្ញុំអីញ៉ាំខ្ញុំរឿងអេតយ៉ាចបានលុយខ្ញុំយកតែចងគេពេលនេះអូនខ្ញុំញឺអត់មានអីញីទេអត់មានអីឈីទេឯងមិនខ្វល់អាណាងាប់អាណារស់ទេវើយណាត់កុំមកសំតែងណាពួកអាមរុបបោកប្រាស់បងបានលុយបានកាក់យកទៅជក់មកអស់ពេលអត់លុយវិញណាតាំងដើរលុយគេហើយមើលមុខយើងឲ្យច្បាស់ណាទោះបីសល់បាយច្រើនប៉ុណ្ណាក៏ដោយសុខចិត្តបោះឲ្យឆ្កែស៊ីអញមិនឲ្យហើយឲ្យមកវិញណា ខ្ញុំញាប់ខ្ញុំអីប្អូនខ្ញុំអត់មានបាយជីមិនអត់ខកទេអត់ងក់ទេអត់ហក់ទេ បានហើយបងអឺឥឡូវចេះចុះកុំឲ្យវែងឆ្ងាយទៀតអីបាយមួយចំនេះអស់ថ្លៃប្រមាណខ្ញុំចំណាក់ចេញថ្លៃឲ្យហើយអូនប្រុសអូនឯងតែជួយយកអាសាវាធ្វើអីអាមនុស្សអញ្ចឹងណាកុំយកអាសាវាអីឡោជាងថ្ងៃក្រោយពេលដែលដឹងថាប្អូនឯងឲ្យវាអញ្ចឹងណាវានឹងមកសុបប្អូនឯងទៀតជាតាមបងទៅ បាទបងអញ្ចឹងហើយបានជាខ្ញុំនេះព្រមចេញលុយចំនួនគាត់នឹងណាកុំឲ្យបងខាតក្នុងការលូដោបងយល់លឹងទៅ ថ្ងៃក្រោយកុំលួចគេអញ្ចឹងទៀតណាម៉ាត់មកខ្ញុំអរគុណញ៉ាណៃខ្ញុំអរគុណញ៉ាណៃបងអរគុណហើយ អ្នកមីងកើតអីបានជាយំចឹងគឺកូនមីងត្រូវប៉ូលីសចាប់ដាក់មន្ទីរឃុំឃាំងវាតែមកមីងមិញនេះវាថាឃ្លានណាស់ហើយកន្លែងនោះពូច្រើនណាស់មីងមិនដឹងថាវាធ្វើអីខុសទេតែកូនមីងជាមនុស្សល្អមីងមិនជឿថាវាទៅវាយគេនោះទេមីងចង់ទៅមើលវានៅកន្លែងឃុំឃាំងនោះតែមីងគ្មានលុយក្នុងខ្លួនមករៀលទេមីងពិបាកចិត្តខ្លាំងណាស់មីងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ខ្ញុំជូនមីងមីងទៅមើលកូនមីងចុះណាមីងអរគុណហើយណាក្មួយមីងអរគុណណាស់ម្នាក់ទេមីងអញ្ចឹងខ្ញុំសុំទៅធ្វើការសិនហើយណាមីងសុំមីងកុំកាត់ទុកខ្លាំងពេកបើសិនជាកូនមីងមិនខុសអីទេប៉ូលីសប្រកាសជាមិនធ្វើអ្វីគេឡើយមីងក៏សង្ឃឹមអញ្ចឹងចុះអរគុណណាស់ក្មួយអរគុណមីងទៅហើយ កុំយំអីណាបងនៅក្បែរនេះហើយហើយចុះហើយចុះប៉ាម៉ាក់ណែណាប៉ាម៉ាក់ណែណាអូខេអូខេបើមិនឆ្លើយកំដៃដែរណាតោះជប់យំទៅជប់យំណាអត់អីហើយកូនខ្ញុំយ៉ាងម៉េចហើយក នខ្ញុំយ៉ាងម៉េចហើយសុំជាផ្លូវមួយ លេងកូនខ្ញុំកូនកូនម្ដាយកូនកុំភ័យណាអស់អីហើយណាខ្ញុំខ្លាចណាស់ម៉ែខ្ញុំឈប់មកលេងទឹកម្នាក់ឯងទៀតហើយគេមកប្រាប់ម៉ែតែម៉ែមិនជឿថាឯងនេះហ៊ានលួចមកលេងទឹកតែម្នាក់ឯងឯងប្រាប់ម៉ែមកណាថាអ្នកណាគឺនាំឯងមកលេងទីនេះឆាប់ប្រាប់ម៉ែមកអត់មានទេម៉ែ ខ្ញុំមកលេងតែម្នាក់ឯងហើយចុះបើឯងលងទឹកស្លាប់តើអ្នកណាទទួលខុសត្រូវថ្ងៃក្រោយតើឯងហ៊ានលួចមកលេងទឹកម្នាក់ឯងទៀតណាម៉ែនឹងវាយឯងស្លាប់ហើយណាស្ដាប់បានទេបាទម៉ែខ្ញុំលែងហ៊ានមកលេងទឹកម្នាក់ឯងទៀតហើយខ្សែក៏បាត់តាណាហើយរាវីហារាវីហើយមិនក៏មិនឃើញអញ្ចឹង មុននេះបន្តិចគឺខ្ញុំជាអ្នកស្រង់គេចេញពីទឹកតែចំណែកខ្សែកប្អូន គឺមិនបានឃើញនោះទេតែមុនពេលដែលកូនខ្ញុំមកលេង ទឹកខ្ញុំឃើញខ្សែកនេះច្បាស់ណាស់ណាហើយវាបាត់ទៅណាស់ហើយលោកថាមុនហ្នឹងជាអ្នកជួយស្រង់កូនខ្ញុំពីទឹកមែនទេបាទ ពិតមែនហើយលោកថ្មីจะជួយកូនខ្ញុំដើម្បីបន្លំលួចខ្សែកមែនទេអត់ទេខ្ញុំរបស់គិនអញ្ចឹងទេខ្ញុំគ្រាន់តែដើរមកតាមនេះហើយក៏ប្រទះឃើញប្អូនលងទឹកខ្ញុំក៏បានចុះទៅជួយទៅ តែមនុស្សចុងក្រោយ ដែល ជួយកូនខ្ញុំ គឺ ជាលោកខំប្រឹងប្រកែកទៀតហ៎ចង់អាំងលេះជួយកូនខ្ញុំប៉ុណ្ណឹងមែនទេមនុស្សសពថ្ងៃនេះល្បិចកលច្រើនណាស់ចង់មកអីក៏មានដែរ ប៉ុន្តែខ្ញុំមិនមែនជំនួសបាននឹងទេព្រោះក្មេងលងទឹកគ្មាន ណាជួយទើបបានជាខ្ញុំហ៊ានបដូរជីវិតចុះទៅជួយទៅហើយបើគិតថាខ្ញុំជាចៅក៏ស្រេចតែចិត្តតែខ្ញុំក៏មិនដឹងថាមានរបស់ដែលមានតម្លៃអីចុកខ្លួនគេទេចោទថាខ្ញុំជាមនុស្សយ៉ាងម៉េចក៏បានដែរប៉ុន្តែមនុស្សដូចជាខ្ញុំនេះមិនមែនដូចជាពាក្យបងស្រីចោទប្រកាន់ខ្ញុំនោះទេ បានមិនឆ្លៃក៏ហេតុតែចោះកុំភ្លេចថារបស់ដែលបាត់ទៅខ្ញុំក៏អាចទិញវិញបានខ្ញុំមិនចង់ហៅឈ្មោះអ្នកណាម្នាក់ជាចៅពាក់ស្រមមុខអ្នកធ្វើបន់នោះទេមកបាយនេះបាទទៅជាអ្នកជួយមានកំហុសទៅវិញឯងនេះអើយមិនអរគុណគេហើយដែលជាធ្វើចឹងចឹងទៅវិញមានមនុស្សបែបនេះដែរអើយទៅវិញតោះ ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូប ជានិរន្តរ៍រឹងមាំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខមកកំពុងរីករាយទទួលទៀតនិងផ្ទះរង្វាន់ពិសាគ្រឿងសង្វឹងសុខបំបាក់បង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 Simla Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែវើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវឹក អាឡូមេ បាទមេបាទខ្ញុំទៅតាមផ្លូវហើយ បាទមេរួចរាល់អស់ហើយមេ បាទមេ10នាទីទៀតខ្ញុំទៅដល់បាទបាទ អីថៃបានយំណែឈប់យំសិនទៅហើយជូតទឹកព្រះឲ្យស្អាតណា ប្រាប់បងមកថាផ្ទះនៅ ណាដែរហើយមិនស្គាល់លេខទូរស័ព្ទប៉ាម៉ាឯងទេហើយពួកគាត់ធ្វើអីដែររាល់ថ្ងៃអូខេបងមិនសួរឯងច្រើនទេឥឡូវចេះចុះណាបងនៅទេត្រប៉ាម៉ារបស់ឯង ចាំលេខទូរស័ព្ទប៉ាម៉ាក់របស់ឯងទេឬមួយក៏ស្គាល់លេខទូរស័ព្ទនរណាម្នាក់ដែរខ្ញុំអត់ស្គាល់ទេបងអឺហើយចុះចាំផ្លូវណាទៅផ្ទះវិញទេរកនឹកទៅមើល ថាទៅតាមផ្លូវណាហឹមអឺពិតជាល្អណាស់ឆ្លាតឆ្លាតដែរតានេះ ដែលឯងចាំផ្លូវទៅផ្ទះកុំអីបងមិនដឹងថាជូនតាណាទេឥឡូវណាឆាប់ឡើងឡានទៅចាំបងជូនទៅផ្ទះណាមកអូខេក្មេងឆ្លាតតោះចូលឡានទៅ ថ្មនេះថៃសំណាងនៅមិនធម្មតាទៀតនេះមកប្រហែលហើយនឹងចំជាគ្មានទំនួលខុសត្រូវខ្លួនឯងមែនចាំទូឲ្យក្រុមម្ដងសុំទោសមេសុំទោសអ្នកទាំងអស់គ្នាដែលឲ្យអង្គុយចាំខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាពិតមែន សំណាងបាទឡើងទៅជួបយើងខាងលើបន្តិចមានដល់ខ្លួនទេថាធ្វើឲ្យក្រុមការងារគេអុកឡុកយឺតការងារអស់មកព្រឹកដោយសារតែចាំយើងម្នាក់ ខ្ញុំសូមទោសមេដែលធ្វើឲ្យក្រុមការងារត្រូវមកជួបបញ្ហាដោយសារតែខ្ញុំម្នាក់បើដឹងថាខ្លួនយឺតទៅហើយទូរស័ព្ទមិនកំទេមកមិនកំប្រឹងប្រាប់ឬមួយគិតថាខ្ញុំគ្មានតម្លៃសំជាមេរបស់ឯងលោកក៏មិនលើកទូរស័ព្ទទៀតមិនមែនទេតែម្ដងទេណា ខ្ញុំបានទេតែមុនដំបូងលោកក៏ប្រាប់ថា10នាទីទៀតលោកនឹងមកដល់ចុះឥឡូវនេះយ៉ាងម៉េចហើយ មើលម៉ោងមើលម៉ោងប្រហែលហើយគឺខ្ញុំមានការប្រញាប់ពេកទើបបានចេតេមកមិនតាន់ខ្ញុំសុំទោសណាមេថ្ងៃក្រោយខ្ញុំមិនឲ្យមានរឿងបានមានការឡើងទៀតទេកុំយកពាក្យសុំទោសដល់មកថ្ងៃក្រោយខ្ញុំមិនចង់លើពាក្យសុំទោសទៀតទេចាត់ទុកនេះជាលើកដំបូងដែលលោកបណ្ដាធ្វើខុសសោះតែកុំឲ្យមានលើកទី2អសោះណាបាទមេខ្ញុំនឹងសន្យា ថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងជាលើកទី2ទេហឹមឲ្យមេដាប់មកក្រុមការងារតម្រងអាអញឡើងចង់ depression ហើយ បោះមកមិនតាន់ទេក៏មិនទេប្រាប់ទៀតទោះឲ្យគេឯងនឹងចាំពេញតុកក្រុមហ៊ុនឡើងស្ពើគ្រប់គ្រប់គ្នាតែម្ដងណែនិយាយគេនឹង មានមើលខ្លួនឯងឬក៏អត់ត្រឹមត្រូវពួកត្រឹមត្រូវគេឲ្យលុយឯងប្រមាណបានជាប្រឹងនិយាយម្លេះមើលតែខ្លួនឯងមិនដែរមកយឺតថ្ងៃមុនណា ដាច់ជប់ដើរលេងជាមួយនឹងស្រីអត់សុំច្បាប់មេ ឈប់មកព្រឹកនោះមិនគិតមើលខ្លួនឯងផងមើលឃើញតែគេ តែបងសំណាងជាអ្នកបើកឡានដឹកក្រុមការងារពួកយើងជាអ្នកធ្វើការនៅខាងក្នុងអอฟហ្វិសយើងយឺតជារឿងធម្មតារបស់ពួកយើងទៅហើយតែរឿងដែលមិនធម្មតានោះគឺគាត់ទៅវិញទេក្រែងគាត់ត្រូវដឹកក្រុមការងារទាំងអស់មែនទេអានិយាយអញ្ចឹងទើបសមហេតុផលហ៎នេះបានសមជាអ្នកចេះច្បាស់ហើយចេះគិតគូរបានវែងឆ្ងាយ វាមិនដូចអ្នកខ្លះទេអា ha nhà máy គ្នាមិនបានទេឆាប់អស់លើមកខ្ញុំភ្លាមណាស្មានតែខ្ញុំមិនដឹងមែនទេថាឯងយកលុយទៅធ្វើស្អីនោះយ៉ាងម៉េចឯងឲ្យខ្ញុំឬក៏មិនឲ្យបើមិនឲ្យទេខ្ញុំនឹងបោករបស់របស់ក្នុងផ្ទះចោលឲ្យខ្ទេចហើយស្រែកប្រាប់គេឯងថាឯងកាន់លុយមិនឲ្យប្រពន្ធកាន់ល្អទេបើឲ្យខ្ញុំស្រែកទៅជាបែបនេះចង់ស្ដាប់ទេខ្ញុំនឹងស្រែកឲ្យលឺលឺអឺស្រែកទៅបើខ្លាំងបើគ្រាន់បានស្រែកទៅ កុំបានតែនិយាយអត់ប្រយោជន៍ណាលុយណែណាហ៎ឆាប់ឲ្យភ្លាមមកអូយភ្លាមមកឲ្យលឿនឡើងឆាប់ឡើងខ្ញុំយកតាណាស្រេចតែក្បាលខ្ញុំយើងមិនឲ្យទេសុំបីតម្រូវលុយខ្មែរស្គាល់ខ្ញុំទេ តាំងពីដើមមកយកគ្នាជាប្តីប្រពន្ធខ្ញុំមាត់លឿនដៃរហ័សកុំនិយាយដដែលដដែលពីរបីដងណាប្រាប់ថាមិនឲ្យគឺមិនឲ្យហើយឲ្យលុយខ្ញុំភ្លាមមកនេះលុយណៃណាមិនឲ្យទេឲ្យមក ណែណែបងបងបងបងធ្វើអីលេងនេះទៅនិយាយគ្នាបានតាបងកុំចេះដឹងរឿងប្តីប្រពន្ធខ្ញុំទេឥឡូវលេងគ្នាសិនតើណាបងឆាប់អីមកមានរឿងអីនិយាយគ្នាបានតាខ្មាស់គេចិត្តខាងណាបងខ្ញុំមិនលេងទេខ្ញុំត្រូវបងតាមីនេះណែបងចង់ផ្អើលគេថតបង្ហោះពេញ Facebook មែនទេរឿងដោយសារតែប្តីប្រពន្ធឆ្លោះគ្នាដោយសារលុយប៉ុណ្ណឹង ទៅណាមកណាឮពេញប្រទេសមើលមុខអ្នកទាំងពីរចាំពេញខួរក្បាលគេក្មេងសាយយំថាមនុស្សចាស់ឆ្លោះគ្នាដណ្ដើមលុយចង់គប់អីគប់ទៀតទៅគប់អស់ទៅ បានបែកក្បាលហូរឈាម ស្រួលប្តឹងលេងគ្នាយោណែបងចង់បានអីទៀតបងបាយចានអស់ទៅ មានអីញ៉ាំបាយទៀតគប់ឲ្យអស់ទៅនឹងបានស៊ីនឹងត្រឡប់ម្ដង ហើយបបងគប់អស់របស់នៅក្នុងផ្ទះនេះបញ្ចេញកំហឹងបានស្អីមកវិញខ្ញុំសួរបន្តិចមើលឃើញតែបាយចានហ្នឹងអីគេនិយាយដើមជុំវិញព្រឹកល្ងាចឮតែឆ្លោះគ្នារាល់ថ្ងៃយើងនៅភ្នំពេញមិនមែននៅផ្ទះស្រុកឯណា គេមកពីធ្វើការហត់ដូចគ្នា ត្រូវមកស្ដាប់ឮអ្នកតំពី ឆ្លោះគ្នារាល់ថ្ងៃនេះសូមយកអារម្មណ៍គេ ដាក់នៅក្នុងខ្លួនឯងខ្លះផងទៅ ឬខុសត្រូវអីតែងទួញនិយាយគ្នាក៏បានដែរចាំបាច់អីទៅដល់បោកចានបោកឆ្នាំងអញ្ចឹងខឹងតែមួយផ្លែនដល់តបាត់ខឹងក្នុងផ្ទះបែររបស់អស់លីងឃើញទេខាត់លុយនរណាគឺខាត់លុយយើងតែពីរនាក់នឹងហើយគឺគ្មាននរណាដែលមកឆ្លោះគ្នាទេតែយើងត្រូវតែខំមាត់សង្កត់ចិត្តខ្លះកុំស្ដាប់តាមកំហឹងខ្លួនឯងពេកត្រូវមកគ្រប់គ្រងខ្លួនឯងវិញ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 ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃអារម្មណ៍មានថាមពលពិសាគ្រឿងស្រវឹងសូមកុំបើកបរស៊ីមឡាក់ហ្គេនអាយឃ្យូថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែវើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដល់ថាមពលដល់អ្នកកុំព្រីយ៉ាវ ណានាងណានាងយំបាត់ហើយដឹងខ្លួនឡើងណានាងធ្វើយ៉ាងម៉េចទៅធ្វើយ៉ាងម៉េចទៅដូចជាមិនស្រួលទេ លោកគ្រូប៉ែនលោកគ្រូប៉ែនជួយផងលោកគ្រូប៉ែនលោកគ្រូប៉ែនម៉ាម៉ាឆាប់ដាក់នាងមកលឿនឡើងជួយជួយផងនាងមិនដឹងខ្លួនទេមិនឯទេចាប់ខ្ញុំយកនាងទៅនាងមិនដឹងខ្លួនទេ នាងដឹងខ្លួនហើយមែនទេសំណាងហើយដែលខ្ញុំជិះឡានមកឃើញនាងសឡំកុំអីមិនដឹងថាត្រូវទៅជាយ៉ាងណាទេនាងគ្មានការអីធ្ងន់ធ្ងរទេគ្រាន់តែរបួសក្បាលបន្តិចតែប៉ុណ្ណោះតែមួយអាទិត្យទៀតចាំឲ្យនាងមកកាត់ធ្នេរយកស្បែកចេញមក ត្រូវការញ៉ាំអីទេខ្ញុំ ចេញទៅទិញឲ្យណាខ្ញុំឃើញនាងស្លាប់យូរអញ្ចឹងពេលដែលនាងដឹងខ្លួន គឺឃ្លានមែនទេលោកជាអ្នកបោកខ្ញុំមែនទេហ៎នេះនេះនាងនិយាយស្អីហ៎ខ្ញុំមិនមែនជាអ្នកបោកនាងទេខ្ញុំឃើញនាងស្លាប់កណ្ដាលផ្លូវខ្ញុំក៏នាំនាងមកមន្ទីរពេទ្យបាទមិនមែនលោកអ្នកបោកទេមកក៏លោកនាំខ្ញុំមកមន្ទីរពេទ្យធ្វើអីខ្ញុំចេញទៅធ្វើការ បើកឡានតាមផ្លូវក៏ឃើញនឹងតែម្ដងទៅឲ្យខ្ញុំសារភាពយ៉ាងម៉េចទៅបើខ្ញុំមិនបានធ្វើផងនឹងឈប់បកាយទៀតទៅបើលោកណៃតែបកាយទៀតណាខ្ញុំនឹងទៅហៅគ្រួសារខ្ញុំឲ្យមកដោះស្រាយជាមួយនឹងលោកហើយអ្នកនាងយកច្រឡំហើយអ្នកនាងស្ដាប់ខ្ញុំសិនណា លោកស្មានតែនាំខ្ញុំមកមន្ទីរពេទ្យឲ្យចាប់រឿងមែនទេខ្ញុំនឹងឲ្យគ្រួសារខ្ញុំប្តឹងលោកសងជំងឺចិត្តខ្ញុំតែម្ដង កុំបាច់បាបកាច់អីណាហេតុអីក៏នាងត្រូវប្តឹងខ្ញុំបើខ្ញុំមិនបានធ្វើខុសផងហ្នឹងណានាងរត់នឹកខ្លួនឯងសិនមើលថាតើនរណាជាអ្នកបុកនាងទៅបាត់មកទេចៅវាមិនដែលប្រកាសថាខ្លួនវាជាអ្នកលួចទេកុំស្មានថារឿងប៉ុណ្ណឹងហើយរួចខ្លួននោះកុំសង្ឃឹមឲ្យសោះថាខ្ញុំនឹងដោះលែងលោកឲ្យរួចផុតនោះ ខ្ញុំនឹងប្តឹងលោកមិនឲ្យរត់រួចមួយជំហានឡើយមិនចាំបាច់ប្តឹងខ្ញុំ ខ្ញុំនឹងព្រមសងនាង តែខ្ញុំសូមប្រាប់នាងថាខ្ញុំពិតជាមិនបានធ្វើឲ្យនាងគ្រោះថ្នាក់ពិតមែនទោះបីជាខ្ញុំទទួលខុសត្រូវដោយមិនបានធ្វើខុសក៏ដោយ យកើតអីហ្នឹងមិនបានជំរឿមុខទៅសេតម្ល៉េះគ្មានអីទេសំណាងរឿងតិចតួចតែប៉ុណ្ណោះឯងធ្វើការជាមួយនឹងគ្នាជាយូរណាស់មកហើយឯងមានការអីក៏ឆាប់និយាយមកក្រែងលោយើងអាចជួយដោះស្រាយឯងបាន គឺគឺខ្ញុំគ្មានលុយទិញទៅដោះគោឲ្យកូននឹងណាគាត់ជូនពេលដែលប៉ាខ្ញុំឈឺទៀនទុកជន់លើទុកហើយខ្ញុំ ហឹមមិនដឹងយ៉ាងម៉េចទេរួមមួយថ្ងៃគឺមួយថ្ងៃប៉ុណ្ណោះឯងកុំគិតច្រើនពេករឿងវាបានកើតឡើងមកហើយប្រកាសជាមានវិធីដោះស្រាយជាមិនខាន សំណាងខ្ញុំអាចសុំខ្ចីលុយសំណាងឯងសិនបានទេ តែពី3ថ្ងៃខ្ញុំសងលុយវិញភ្លាមណាខ្ញុំសន្យាមិនឲ្យឯងពិបាកទេ ចុះទៅដោះគោកូនរបស់ឯងមកកំប៉ុងប្រមាណគឺ100000រៀលងប់ហ่ะថ្លៃមែនហើយចុះអត់មានអាថោកជាងហ្នឹងឯងខ្ញុំមាន20ដុល្លារ គ្នាមានតែប៉ុណ្្នឹងទេអាសមា គ្នាគ្នាសូមខ្ជិលលួយឯងខ្លះបានអត់ព្រោះតាមរយៈនេះគ្នាក៏ខ្សត់ដែរគ្នាគិតថាឯងមិនចិត្តអាក្រក់ទេដែលគ្នាស្ថិតនៅក្នុងស្ថានភាពបែបនេះសូមឯងជួយគ្នាបន្តិចតួចទៅណា គ្នាជួយឯងបានតែប៉ុណ្្នឹងទេហើយសំឡាញ់ថែមតែងទួយទៀតមិនបានទេអីខុសគ្នាតែងទួយសោះគ្នាអស់ហើយឯងពិតជាសំឡាញ់ល្អមែនគ្នាមិនស្រ័យក្រោយទេ ដែលមានឯងជាពូម៉ាម្រៃទេព្រោះពួកយើងទាំងអស់គ្នា គឺជាអ្នកធ្វើការជាមួយគ្នាជាយូរណាស់មកហើយតែយ៉ាងណា គ្នាសុំខ្ចីឯងសិនហើយណាម្រៃទេ យើងជួយគ្នាវាគ្មានបញ្ហាអ្វីទេហេឡូបងប្រុសនៅផ្ទះហេ លើ5ថ្ងៃហើយខ្ញុំសុំពេលបន្តិចទៀតបានទេចាប្រហែលជា3 4ថ្ងៃទៀតខ្ញុំបានលុយហើយអត់ទេខ្ញុំលែងស្ដាប់ឯងទៀតហើយខ្ញុំមកថ្ងៃនេះគឺដើម្បីលុយលុយលុយគេជួលផ្ទះឯនៅដល់ខែគឺគេចង់បានលុយហើយបើគ្មានលុយឲ្យទេ គឺមានអីគេអស់យកហ្នឹងហើយកុំធ្វើអញ្ចឹងណាចាខ្ញុំមកនេះក៏យូរណាស់ហើយដែរ ទើបតែពី3ថ្ងៃនេះទេដែលខ្ញុំបង់លុយឲ្យចាយយឺតនោះព្រោះខ្ញុំមានបញ្ហាលុយមួយរយៈនេះយល់ដល់ខ្ញុំម្ដងទៅណាចាយខ្ញុំសន្យាថា ខែក្រោយ ខ្ញុំនឹងមិនឲ្យយឺតទៀតទេក៏បាន តែខែនេះគឺជាខែចុងក្រោយហើយស្ដាប់ឲ្យច្បាស់ណាបើ5ថ្ងៃទៀតមិនបានលុយនោះទេឆាប់រើកៅអៅចេញពីផ្ទះខ្ញុំទៅ មិនខ្វះនោះទេអ្នកដែលចង់មកជួលផ្ទះនោះអារឿងយកជុលគឺវាយកជុលហើយ តែកុំបានដៃខ្លាំងពេកមីនញ៉ាំបានមាត់ចាំណា5ថ្ងៃទៀតបើលើ ត្រូវរើខោអាចេញអស់បាទចា៎ ថ្ងៃមុនបងលើថាឯងនៅសុកសុងមិនក៏បងលុយឲ្យគេអញ្ចឹងគ្មានស្អីទេបងបើគ្មានកើតអីមិនក៏អស់លុយពាក់កណ្ដាលខែបែបនេះគឺខ្ញុំគ្មានស្អីទេបងមិនចាំបាច់ដឹងរឿងច្រើនពេកនាំតែមកសើក្នុងចិត្តទេកុំប្រាប់ណាថាមិនតន់ចង់ឲ្យយើងក្តៅខ្លួនដើរជួយគេឯងដែរជួយគេហើយតែមិនបានស្អីមកវិញ ម្មណ៍ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍រឹងមាំ My Nourishment Active Go ដែលជាសមាសធាតុផ្សំពីផ្លូវត្បាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឈ្មោះទៅមុខបងកំពុងរីនេះទទួលទៀតនិងផ្ទះរង្វាន់ពិសាគ្រឿងស្វឹងសុខបំបាក់បង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកឡាក់តូក្រូទឹកដោះគោប្រអប់ថ្មី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 ញតែមានបញ្ហាចូលមិនចេះចប់មិនចេះហើយបន្តិចត្រូវនេះបន្តិចត្រូវនោះ មានស្អីខ្លះសល់លុយច្រើនចៃមិនអស់មិនថាទេទៅធ្វើការគេពេលល្ងាចសោះអីក៏ខំម្លេះអាណាងឯងប្រាប់តាមត្រង់មកឯងគិតចង់ដល់ជួយ គេរហូតដល់ពេលណាទៀតពេលខ្លះសុកចិត្តអត់ស៊ីមាត់ឯងនៅតែតែជួយគេទៀតមនុស្សឯងល្ងងឬក៏ធ្វើល្ងងបងនិយាយចប់ហើយនៅ នៅទេនៅមានច្រើនទៀតផឹកទឹកសិនទៅពេលដែលបានធ្វើរឿងល្អខ្ញុំសប្បាយចិត្តជាងបានទៅវត្តទៀត ម៉ែធ្លាប់ប្រាប់យើងថា ជួយមនុស្សដែលកំពុងតែពិបាកវាបានបនជាងធ្វើតខិន7វត្តទៅទៀតតែអ្វីដែលខ្ញុំកំពុងតែធ្វើនេះមិនមែនចង់បានផលតបស្នងមកវិញទេមនុស្សម្នាក់ម្នាក់រស់នៅលើផែនដី វាតែងតែស្លាប់ទៅវិញទេរបស់គ្រប់យ៉ាងវាសិតតែមិនមែនជារបស់ខ្លួនពេលដែលយើងស្លាប់ទៅយើងមិនអាចយកអ្វីបាន ទៅវិញសូម្បីតែបន្តិចនៅពេលដែលយើងស្លាប់ពេលនេះយើងនឹងមានជីវិតមួយដែរតែចង់ធ្វើអ្វីឲ្យខ្លួនឯងសប្បាយចិត្តជាងនេះពេលបានជួយគេហើយឲ្យសួរខ្លួនឯងទើបបានដឹងថាខ្លួនឯងកើតមកលើផែនដីនេះមានតម្លៃណាស់ពេលគ្រប់គ្នាជួបទុកទៅជួយគេមិនមែនមានន័យថា ចង់បាន អំពើតបស្នងមកវិញទេ ក៏ប៉ុន្តែជាកញ្ចក់មួយ ដើម្បីឲ្យអ្នកផ្សេង ចេះ ជួយយកអាសាគ្នាពីព្រោះថាយើង សិតតែជំរុះដូចគ្នាកើតមកហើយរឿងជាមិនផុតគឺគ្មានទេគ្រាន់តែពេលខ្លះវាមិនទាន់ដល់ពេលតែប៉ុណ្ណោះ ចិត្តដល់ពេទ្យហើយណាម៉ែម៉ែត្រំតិចទៅណាម៉ែម៉ែម៉ែចិត្តដល់ពេទ្យហើយសំណាងបងទៅលេងរួចហើយម៉ែពេលនេះបងហត់ហើយត្រំតិចទៅបងចិត្តដល់ពេទ្យហើយយើងមិនអាចទុកម៉ែចោលបានទេណាបងត្រំតិចទៅម៉ែមកឆាប់ជួយគ្នាលឿនឡើងមកអលឿនម៉ែកុំកាត់អេសោះណាម៉ែម៉ែ ម៉ែព្រោះតែរឿងទាំងអស់នេះហើយដែលខ្ញុំចងចាំគ្មានថ្ងៃភ្លេចហើយក៏ចាំខ្លួនឯងមនុស្សល្អមិនមានច្រើនទេនៅក្នុងโลกនេះជួយគេមិនមែនបានន័យថាជីវិតខ្លួនឯងបរិបូរណ៍នោះទេតែវាចាំបាច់ មានគ្រប់យ៉ាងចាំធ្វើនោះទេបងញ៉ាំបាយទៅ យ៉ាងម៉េចទៅហើយអូស្រីអូស្រីយ៉ាងម៉េចទៅហើយណាប្អូនមិនអីទេណែអូនស្រីកុំយំណាកុំយំកុំយំអីណាកុំយំណាឈឺខ្លាំងទេ ម្រេចទេបង ខ្ញុំអាចទ្រាំបានណែបងទៅតែប្រាប់ឯងមិនតាន់បានប្រមាណផងឯងនេះសាច់កម្មម្លេះឯងនេះមិនចេះចាំសោះជួយ គេឲ្យនាំទៅដល់ខ្លួនឯងទៀតឃើញទេវាបានស្អីមកវិញខ្លះរាល់ថ្ងៃនេះសល់អីខ្លះបានមកពីការដើរជួយគេនោះ សំណាងណាអញអាយុថ្លៃកិច្ចផុតចុះបើកិច្ចមិនផុតវិញ វាយ៉ាងម៉េចទៅ ខ្ញុំមិនអីទេឡានបើកយឺនតាបង ក្មេងអស់កម្លាំងចង់ដួលចូលឡានបើមិនជួយ សុកចិត្តឲ្យខ្ញុំឈរមើលអញ្ចឹងមែនទេបង បងជីវិតមនុស្សណាបង បានធ្វើរឿងល្អនៅក្នុងជីវិតសบายជាងធ្វើបន់ទៅទៀត ទោះបីជាគ្មានអ្នកណាមើលឃើញស្ដាប់មិនឮក៏ខ្ញុំមិនខ្វល់ដែរឲ្យតែខ្លួនឯងនេះបានធ្វើល្អបានហើយឈុំនិយាយទៅនេះថ្នាំទុកលេបហើយតមសាច់ផងប្រយ័ត្នខ្លាយណាបាទបង Hmm. មនុស្សម្នាក់ម្នាក់រស់នៅលើផែនដីនេះតែងតែស្លាប់ទៅវិញដូចគ្នារបស់គ្រប់យ៉ាងសុទ្ធតែមិនមែនជារបស់យើងយើងមិនអាចយកអ្វីទៅសូម្បីតែបន្តិចតាមខ្លួននៅពេលស្លាប់ មានជីវិតមួយ ដែលចង់ឲ្យខ្លួនឯងសប្បាយចិត្តជាងនេះពេលបានជួយគេហើយដូចជួយឲ្យខ្លួនឯងបានដឹងថាខ្លួនឯងកើតមកលើផែនដីនេះ មានតម្លៃខ្លាំងណាស់ពេលគ្រប់គ្នាជួបទុក ទៅជួយគេមិនមែនបានន័យថា យើងចង់បានអំពើល្អតបស្នង ត្រឡប់មកវិញទេតែជាកញ្ចក់មួយចង់បង្ហាញទៅមនុស្សផ្សេងទៀតឲ្យចេះជួយយកអាសាគ្នាយើងសុទ្ធតែជាមនុស្សដូចគ្នា កើតមកហើយរឿងជិះមិនផុតគឺគ្មានទេគ្រាន់តែពេលខ្លះមិនទាន់មកដល់តែប៉ុណ្ណោះអត់ទៅបងប្រុស ចុះប្តីនាងតាបាត់ហើយជួយផងហើយចុះប្តីគាត់តាបាត់ហើយមិនដឹងទេហេតុអីបានជាបញ្ជូនគាត់ទៅមន្ទីរពេទ្យអញ្ចឹងខ្ញុំអត់ដឹងដែរបងសោកសោកឃើញនាងដួលតែម្ដងខ្ញុំក៏មិនដឹងថាប្តីនាងនៅណាដែរហេយមនុស្សប៉ុណ្ណឹងទៅហើយហេតុអីបានជាមិននាំគ្នាចូលជួយសោះអញ្ចឹងមនុស្សតែម្នាក់សោះហេតុអីក៏ជួយមិនបានឬមួយក៏ចង់ទុកឲ្យនាងស្លាប់នៅទីនេះហ៎ នាងក៏ជាមនុស្សដែរណាជួយយ៉ាងម៉េចទៅចុះបើខ្ញុំជួយនាងមានបញ្ហាអ្វីនោះខ្ញុំខ្ញុំមិនមែនជាអ្នកខុសទេណាស្រួលស្រួលគេចោទថាខ្ញុំនេះជាអ្នកបង្ករឿងទៀតទូខ្លាំងណាស់អូយមិនកើតទេទុកយូរមិនបានទេមកចាប់ដើមដល់គេជូននេះទៅពេទ្យអូបានមក 搞啦！ <laughs> ធ្វើជាមនុស្សល្អម្នាក់អ្វីដែលយើងចង់បានបំផុតគឺឃើញអ្នកដែលយើងជួយនោះមានស្នាមញញឹមចេញពីថ្ពាល់គុណធម៌ជារបស់ម្យ៉ាង ដែលមិនអាចអត់បាននៅក្នុងជីវិតអ្នកដតីមិនអាចមើលឃើញតែខ្លួនយើង ដឹងរួចទៅហើយថាគ្រប់យ៉ាងវាស្ថិតនៅលើបេះដូង ថ្ងៃនេះខ្ញុំទទួលបានមេរៀនមួយដែលខ្ញុំមិនបានរៀននៅក្នុងសាលាគ្មានអ្វីដែលសบายចិត្តជាងការដែលខ្ញុំធ្វើរឿងល្អទាំងអស់នោះឡើយមិនថាគ្មានអាណាដឹងក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែរធ្វើជាមនុស្សមិនល្អមិនពិបាកទេតែវាពិបាកនៅពេលដែលយើងបង្រៀនខ្លួនឯងឲ្យល្អបន្តិចម្ដងបន្តិចម្ដង វាមិនសប្បាយគ្រប់ពេលទេតែវានឹងធ្វើឲ្យខ្ញុំយល់ពីតម្លៃនៃជីវិត និងការរស់នៅពិតប្រាកដដែលមិនចេះសាបសូន្យ